និយាយទៅវាជ្រៅបន្តិចអញ្ចឹងបើកាលណានិយាយពាក្យថាស្រឡាញ់ជាតិមួយมันអាចនៅលើតអ្នកដឹកនាំទេគឺយើងទាំងអស់គ្នាពួកអ្នកដឹកនាំកើតពីណាកើតទៅពីម៉ែដូចតែគ្នាតាសុទ្ធតែជាឱកាសយើងខ្លាយជាអ្នកដឹកនាំបានទាំងអស់កូនខ្មែរទាំងអស់សុទ្ធតែខ្លាយជាឱកាសអ្នកដឹកនាំបានទាំងអស់ដោយអ្នកដឹកនាំរាល់ថ្ងៃមិនមានកម្រងកាលពី100ឆ្នាំមុនមានកម្រងថាមកដឹកនាំរាល់ថ្ងៃនឹងណាកូនចៅយើងក៏អាចថ្ងៃក្រោយទៅជាអ្នកដឹកនាំបានដែរ សំខាន់គឺយើងបញ្ចូលគំនិតឲ្យថាឲ្យស្រឡាញ់ជាតិមិនគិតជាងការគិតរឿងធំពេករឿងទូចទូចយើងអត់ដឹងរឿងអត់ដឹងចឹងមិនបានលើករឿងមួយឲ្យស្ដាប់រឿងតាក្រមងុយតាក្រមងុយកាលគាត់អាយុ19គាត់ល្បីបាត់ដែរច្រៀងលបងបញ្ញាគ្នាណាហើយតាពិរមក្រមងុយគាត់ឲ្យសួរមុនទៅថាចាស់គាត់មិនចង់គេងចំណេញលើចាស់ហើយឲ្យចាស់សួរមុនចុះ ដល់គាត់សួរនឹងគាត់សួរថាម៉េចដែរគាត់សួរថាតើពីឋានមនុស្សទៅឋានទេវតាឋានតាវតឹងហ្នឹងមានប្រមាណយោជប្រមាណគីឡូប្រមាណម៉ែត្រប្រមាណទឹកប្រមាណផឹងគាត់សួរអញ្ចឹងថាម៉េចណែគាត់ឆ្លាតទេបន្តិចត្រូវដបងឡើយតាហ្នឹងដល់តែតាក្រមងុយគាត់ឆ្លើយគាត់ចេះឆ្លើយទៅប៉ុណ្ណេះយោជប៉ុណ្ណេះគីឡូប៉ុណ្ណេះទឹកប៉ុណ្ណេះផឹងអញ្ចឹងទៅ ហើយតានឹងគាត់សួរបញ្ជាក់មិនបានដឹងហើយមិនតាក្រំងើយទៅបើមិនជឿឡើងទៅវាស់ខ្លួនឯងមើលទៅបើមិនជឿឡើងទៅវាស់ខ្លួនឯងមើលទៅដល់គាត់សួរវិញគាត់សួរថាពីពោធិ៍សាត់នេះទៅភ្នំពេញមានប្រមាណគីឡូប្រមាណម៉ែត្រប្រមាណទឹកប្រមាណផឹងបើទៅដើរត្រូវរយៈពេលប្រមាណបើជិះសេះត្រូវប្រើរយៈពេលប្រមាណបើទៅផ្លូវទឹកទៅតាមផ្លូវណា អត់ដឹងពីព្រោះអាហ្នឹងគឺជាដីដែលគេវាស់បានដីមនុស្សហើយមនុស្សគេវាស់បានណាអាដីទេវតាគ្មានណាឡើងវាស់កោទេហើយបានគាត់ស្ដីឲ្យថាគំនិតខួរក្បាលខ្មែរយ៉ាប់អញ្ចឹងហើយបានមហានគរនៅសល់ទូចពីដើមឡើយមហានគរបណ្ណានៃឥឡូវនៅសល់ចលនគរដោយសារអីរឿងគួរដឹងមិនដឹងណោះទៅចង់ដឹងអារឿងលើមេឃហ្នឹង បានគាត់ថា ទេវតាគេមានប្រអិនគ្រប់គ្រងហើយទោះបីយើងដឹងក៏មិនអាចចែកគ្នាបានដែរតែរឿងដែលគួរដឹងដីយើងប៉ុណ្ណាមែនអត់ណាដល់យើងអត់ដឹងគេអង្គលក្រុមដែនដឹងតិចដឹងតិចមានណាដឹងឥឡូវសួរមើលអ្នកស្រឡាញ់ជាតិទាំងអស់ក្មេងៗអ្នកជេរប្រមាណហ្នឹងឲ្យថាផ្ទៃដីខ្មែរប្រមាណមើលបើដឹងដូចបានលើកឧទាហរណ៍ខាងដើមអញ្ចឹងឪពុកម្ដាយប្រគល់ដីឲ្យកូន ចាំបាច់ណាស់កូនត្រូវចេះមើលប្លង់ត្រូវដឹងថាដីនឹងមានទំហំប៉ុណ្ណាបានថែរក្សាដីនឹងបានមែនអត់ចុះបើអត់ដឹងផងរឿងគួរដឹងមិនដឹងហើយយើងទាំងអស់គ្នាចឹងដែរគិតតែរឿងលើមេឃច្រើនពេកមែនទេដោយសារសិលឯងមិនមែនចង់បានសុខឥឡូវឯងចង់ទុកជាតិក្រោយហ៎ឬសោតព្រឹកមិញម៉ាំថាទេណា នឹងសូត្រនេះនឹងអ្នកតែងទេប៉ុន្តែអ្នកតែងជួនកាលវាហួសហេតុពេកដែរជាតិក្រោយទៅនេះទៅនោះអញ្ចឹងទៅផ្លិចឯរក្សាសិលដើម្បីសុខបច្ចុប្បន្ននេះអត់ដឹងព្រះសម្មាសម្ពុទ្ធព្រះអង្គត្រាស់ថាអតីតកាល ជាធัวដែលកន្លងហើយអនាគតកាលក៏ជាធัวមិនតាន់មក ដល់កុំខ្វល់វាពេកតែរឿងដែលកំពុងប្រកាសគឺបច្ចុប្បន្នដូចយើងថែសុខភាពអញ្ចឹងទោះបី10ឆ្នាំមុនយើងធ្លាប់ឈឺក៏ដោយឈឺក៏ឈឺតែអានឹងបើយើងជាឲ្យកុំគិតអើគេថា10ឆ្នាំទៀតវាអាចចាស់វាអាចឈឺអញ្ចឹងចេះថាកុំតន់អាគិតគិតថែសុខភាព បច្ចុប្បន្ននឹងសិនឈឺឥឡូវហ្នឹងមិនមែនចាំឆ្នាំក្រោយបានចូលពេទ្យទេឈឺឥឡូវហ្នឹងត្រូវតែចូលពេទ្យឥឡូវហ្នឹង សំខាន់គឺបច្ចុប្បន្នចង់ដឹងអនាគតល្អឬអត់ត្រូវមើលបច្ចុប្បន្នបងសម្ដែងអញ្ចឹងថា if you want to know your future look at present មើលបច្ចុប្បន្នមែនទេអញ្ចឹងបើបណ្ដោះចិត្តស្រឡាញ់អត់បានណាប្រទេសជាតិទោះបីធំបណ្ណាក៏ថែរក្សាអត់បានដែរញាតិញោមញាតិញោម ញាតិញោមញាតិញោមជឿថាអញ្ចឹងអត់បណ្ដោះទឹកចិត្តប្រសិនបើគ្មានទឹកចិត្តទេស្អីក៏អស់ដែរគុំថារឿងធំរឿងប្តីប្រពន្ធតើអស់ចិត្តជាមួយគ្នាហើយ No way មែនអត់នឹងគុំថាឡើយវិឡាប៉ុណ្ណាគុំថាឡើយទ្រព្យសម្បត្តិប៉ុណ្ណា តែចិត្តលែងត្រូវគ្នាហើយអស់អារម្មណ៍ជាមួយគ្នាហើយ no way អញ្ចឹងបើជនជាតិនឹងឈប់ស្រឡាញ់ទឹកដីខ្លួនឯងឈប់ស្រឡាញ់ខ្លួនឯងជាជាតិអីហើយមិនដឹងទៅប្រាប់មិនទេញាតិញោមមែនអត់មែនអត់ហ្នឹងហើយពាក្យថាជាតិមួយម៉ាត់វារួមសំទាំងអស់ ដូចមកសរីរាង្គយើងអញ្ចឹងវាសំខាន់ទាំងអស់តាំងពីតិចក៏សំខាន់អាថ្មិញក៏សមត្ថតនាក៏សំខាន់ដែរយើងកុំគិតថាវាមានតែខួរក្បាលទេដែលសំខាន់អត់ទេច្រមុះក៏សំខាន់ដែរត្រង់ណាក៏សំខាន់ដែរអញ្ចឹងប្រទេសជាតិមួយវារៀមទាំងមន្ត្រីរាជការវារួមទាំងប្រជាជនអីទាំងអស់ហ្នឹងគឺជាកោសិកានៃប្រទេសជាតិមួយអញ្ចឹងបើកន្លែងណាមួយវាអសកម្មហើយកន្លែងណាមួយវាឈឺហើយវាឈឺហើយមែនអញ្ចឹងមែនទេ វាឈឺឈឺកុំថាអូខួរក្បាលល្អមិនអីទេឈឺតែមេជើងមួយក៏ឈឺដែរហ្នឹងអញ្ចឹងបើប្រជាជនអសកម្មហើយប្រជាជនលែងស្រឡាញ់ជាតិខ្លួនឯងហើយងាយទេញាតិញោមដឹងមិនបានមហាត្មៈកិនធីគាត់បដិវត្តប្រទេសគាត់គាត់បានគាត់មិនមែនទៅពឹងអំណាចស្អីយកទៅបដិវត្តទេគឺពឹងអំណាចប្រជាជននឹងឯងយើងចេះតែថាអូតលតអ្នកដឹកនាំទៅមកពីយើងសង្ឃឹមអ្នកដឹកនាំពេកហ្នឹងឯងបានប្រទេសយើងកលាប់ចាក់រហូតហ្នឹង ប្រជាជនអត់យល់មហាត្មកិន្ធីតបរបស់គាត់ គឺប្រជាជនតបរបស់មហាត្មកិន្ធីណាគឺប្រជាជនដឹងដល់គាត់ដើរបញ្យល់មិនទេ កាលនឹងមិនអង់គ្លេសគ្រប់គ្រងញាតិញោមដឹងប្រវត្តិខ្លះទេណាអង់គ្លេសគ្រប់គ្រងអាណានិគមអញ្ចឹងចង់រើបំរាស់ពីអង់គ្លេសយើងគិតមើលគេក៏ភ្លើងពេញទាំងអស់គិតថាមិនដឹងរើដោយវិធីណាទេ ប៉ុន្តែដង្ហើមរស់របស់អង់គ្លេសវាលក់ផលិតផលឲ្យប្រជាជនអញ្ចឹងគាត់ដើរបរៀនប្រជាជនឲ្យចេះស្រឡាញ់ខ្លួនឯងឈប់ទិញបោះអង់គ្លេសឃើញអត់បង្រៀនប្រជាជនឲ្យចេះត្បាញសលៀកបំពាក់ខ្លួនឯងបង្រៀនឲ្យមនុស្សចេះដាំតំណាំស៊ីខ្លួនឯងឈប់ស៊ីបោះអង់គ្លេសមកអង់គ្លេសវាលក់តំណាំលេងដាច់វាលក់ផលិតផលឡើងកើតវាបានលុយណាឲ្យកងតបទីបំផុតរត់ចេញពីប្រទេសអង់គ្លេសប្រទេសឥណ្ឌាអំណាចប្រជាជន ញាតិញោមកុំមើលរំលងកន្លែងហ្នឹងហ្នឹងបើចង់និយាយរឿងជាតិយើងហ៎យល់ទេអត់យល់ទេគ្មានស្អីខ្លាំងជាងប្រជាជនទេធ្វើសឹកក៏ដោយ ចាស់ចាស់និយាយថា ធ្វើសឹកនឹងបាយអ្នកផលិតបាយមិនមែនមិនត្រីរាជការទេអ្នកផលិតបាយគឺប្រជាជនមែនអត់អ្នកធ្វើស្រែគឺប្រជាជនហ្នឹងធ្វើសឹកនឹងបាយអត់កម្លាំងឲ្យធ្វើអីកើត ចឹងបានអាត្មារាល់ថ្ងៃហ្នឹងកំពុងតដូរវិធីសាស្ត្រនៃការសម្ដែងធัวហ្នឹងធ្វើយ៉ាងណាឲ្យញាតិញោមយល់ថាព្រះពុទ្ធមិនមែនដឹកនាំយើងទៅរកកន្លែងដែលមើលមិនឃើញទេ គឺឲ្យរៀបចំអ្វីដែលមើលឃើញជាប្រយោជន៍បច្ចុប្បន្ននឹងដំបូងសិនរៀបថ្នាក់ទី1សិន គឺទិដ្ឋធម្មិកថាប្រយោជន៍ មានឧទ្ធានសម្បទាការប្រឹងប្រែងអរកសម្បទាការថែរក្សាទ្រព្យសម្បត្តិឃើញនៅក្នុងនឹងពាក្យថាទ្រព្យសម្បត្តិហ្នឹងទាំងទ្រព្យសម្បត្តិខ្លួនឯងទាំងទ្រព្យសម្បត្តិសាធារណៈទាំងប្រទេសជាតិនឹងឯងរួមនៅក្នុងនឹងទាំងអស់ហើយហើយបើខិនអត់កន្លែងនៅ ផងទៅធ្វើអីកើតហើយសពថ្ងៃញាតិញោមមើលខិនបលែលែងចេះដាំខ្លួនឯងស្រុកខ្មែរយើងណាខ្មែរសង្វេគណាទៅស្រុកបារាំងក្តីមកអាមេរិកកាំងនេះក្តីឃើញតំណាំគេឲ្យព្រាតក្បែរក្បែរផ្លូវជាអង្គុយមើល បើយើងប្រៀបថាគេមានទីផ្សារចុះណាគេធ្វើមានទីផ្សារប៉ុន្តែយើងគ្រាន់តែដំណូមមកគុំ ដាំស៊ីខ្លួនឯងក៏ឈប់ដាំដែរទុចច្បាំងពីមួយអ្នកណាទុចច្បាំងមួយអ្នកណាឥឡូវនៅច្រកកំពង់សោមញាតិញោមនៅកំពង់សោមទេមកអាត្មាថាខ្មែរឈប់ដាំមកលេងដឹកទៅពីយួនមកសក្រីខ្ទឹមតំណងតឡៃតសក់ដឹកទៅពីយួនមកអញ្ចឹងគឺមិនមែនគេធ្វើទេគឺយើងវាខ្ជិល អញ្ចឹងបើយើងឈប់ធ្វើអីអស់ហើយយើងឈប់ដាំអស់ហើយយើងស៊ីតបស់គេណាយូរយូរទៅវាកើតទម្លាប់ខ្ជិលដល់ទម្លាប់ខ្ជិលបើគេចង់សម្លាប់យើងមិនបាច់អាវុធទេញាតិញោមផ្ដាច់តែស្បៀងឈប់ដឹកចូលងាប់អស់ញាតិញោមចិត្តចាណាមើលបំចឹងមែនអត់ចូលវាលែងចេះដាំមកហើយខ្មែរមិននិយាយដល់ដាំលក់ដាំស៊ីសិនទៅគាត់ដាំស៊ីក៏លែងចេះដែរ ដឹងហើយទីផ្សារយើងគ្មានវិណាគិតឲ្យទេរហងៃរស់ដូចកូនអត់ឪអញ្ចឹងខ្មែរយើងមិនគ្រាន់ថា យើងកុំគិតថាមានទីផ្សារអត់គិតថាដាំបរិភោគខ្លួនឯងខ្លះទៅពីព្រោះអីដឹកមកពីគេនឹងសិតតែគ្រឿងបំផ្លាញសុខភាពទាំងអស់សិតតែគីមីទាំងអស់ហើយដឹងគ្រប់គ្នាអញ្ចឹងអញ្ចឹងរយៈតាមរយៈការបលែប្លុកអីទាំងអស់ហ្នឹងគឺជាវិធីសម្រាប់ថ្មីមួយទៀតដោយអត់ផោះតាងឃើញទេ មិនស្លាប់ភ្លាមទេប៉ុន្តែ4 10ឆ្នាំទៅខូចក្ពះខូចពោះវៀនអស់ហើយពេលយើងស្លាប់យើងទៅបន្ទោសនៅណាអត់មានផលតាងលីងចឹងបើយើងនិយាយដល់ប្រទេសជាតិយើងខ្ញុំស្រាវខ្លួនណាតែអាត្មានៅរាល់ថ្ងៃហ្នឹងមិនដឹងងាប់ថ្ងៃណាមិនគាត់ថាវាចេះតែអាណិតជាតិសាសហ្នឹងមកដើរចេញវាមិនរួចចង់បយលគេបន្តិចទៀតបើបយលមិនយល់ទេមានតែទៅមកគ្នា ប៉ុន្តែយើងគួរធ្វើអ្វីដែលធ្វើបានអត់ត្រូវអង្គុយជេរគ្នាទេដូចមកថាអញ្ចឹងថាមិនត្រូវអង្គុយជេរគ្នា ថាជេរគ្នាគ្មានស្ដារអីកើតទេ បន្ថែម តែគំនុំគុំគួនបន្ថែមតែការមើលងាយគ្នាបន្ថែមតែការចងអាឃាតគ្នាប៉ុណ្ណោះត្រូវពន្យល់វិធីដើរវិញអញ្ចឹងប្រទេសយើងហ្នឹងថែគង់មិនគង់ដូចញោមថាពុបប្រហេតអីខ្លះពុបប្រហេតដំបងត្រូវបណ្ដោះទឹកចិត្តស្រឡាញ់សិនបើទឹកចិត្តស្រឡាញ់មិនកើតឡើងទេ មានណាជួយបានទេពាក្យក៏គេធ្លាប់និយាយដែរថាព្រះអ្នកអ្នកដែលស្លាប់ខ្លួនណាព្រះប្រោមរួចឯដែលលឺចឹងឯងប្រោមមិនរួចបងងាប់បានហើយអញ្ចឹងបើប្រលឹងជាតិនឹងវាងាប់ពីក្នុងទឹកចិត្តខ្មែរហើយ សួរថាឲ្យពីណាជួយកើតឥឡូវសូម្បីតាភ្លេងជាតិណាសិស្សសាលាអត់ទាំងចង់គោរពផង សូមពួកទេវតាច្រៀងឲ្យច្រៀងអាខ្លះវាលេងនៅលេងមានន័យថាវាអត់ពលឹងជាតិអត់ពលឹងញាតញោមពិចារណាមើលមនុស្សអត់ពលឹងមិនណាមនុស្សអត់វិញ្ញាណអាត្មាទៅថៃទៅពេទ្យការជូនញោមប្រុសទៅព្យាបាលនៅពេទ្យហ្នឹងមនុស្សឈឺល្មមល្មមកំពុងនិយាយគ្នាអញ្ចឹងគ្រាន់តែឃើញតាមទូទៅទូទៅឃើញតែភ្លេងជាតិក្រោកឈួរអស់លីងក្នុងក្នុង ពេទ្យហ្នឹងមានពីណាទៅបជា មានន័យថាពលឹងជាតិគេនៅ អញ្ចឹងយើងរាល់ថ្ងៃវានៅតែសម្បកវានៅតែសម្បកអាពលឹងជាតិមែនទេនឹងវាអត់មាន ហើយបើវាស្លាប់ពីនឹងទៅហើយបន្តិចនេះវាងាប់ដល់រាងកាយហើយកោសិកាផ្សេងផ្សេងវាចិត្តតែងាប់ទៅងាប់ទៅងាប់ទៅអញ្ចឹងបានអាត្មាចេះតែសម្ដែងអំពី ការបណ្ដោះនៅគំនិតស្រឡាញ់ជាតិហើយពាក្យស្រឡាញ់ជាតិតាំងពីអសរសាសណាសិតតែពលឹងជាតិរបស់យើងហ្នឹងតាំងពីវប្បធម៌តាំងពីស្អីស្អីទាំងអស់ដែលវាជាកោសិកា រួមគ្នាទាំងអស់ហ្នឹងដល់បណ្ដោះគំនិតស្រឡាញ់ហ្នឹងនឹងអញ្ចឹងបើបណ្ដោះត្រង់នឹងអត់បានចប់ហ่ะចប់មកហើយមិនបាច់និយាយដល់នយោបាយមិនបាច់និយាយដល់ស្អីទៀតទេតែងាប់កន្លែងហ្នឹងហើយចប់ហើយយើងកុំគិតមនុស្សអត់យល់យើងអត់បន្ទោសទេញោមលើកថាដូចជាចឹងមិនចង់ថាឈ្មោះលោកទេថា អ្នកដែលគិតមិនឃើញយើងកុំនិយាយយើងសួរខ្លួនយើងអ្នកដែលគិតឃើញតែយើងធ្វើអីផ្ដើមពីអញ្ចឹងទៅលោកគិតមិនឃើញ លោកមិនធ្វើជួនកាលលោកមិនដែលគិតផងហ្នឹងបើលោកគិតអត់ឃើញលោកមិនដែលគិត សួរថាឲ្យលោកធ្វើវាម៉េចបើលោកអត់ដែលគិតចុះយើង អ្នកគិតឃើញហ្នឹងកុំត្រឹមតែនិយាយធ្វើយល់ទេយល់ថាម៉េចធ្វើ គឺចាប់ដើមធ្វើគំនិតមិនស្មើនឹងនិយាយនិយាយមិនស្មើធ្វើប៉ុន្តែយើងធ្វើប៉ុណ្ណាត្រូវមានគោលការណ៍របស់យើងថាដើរប៉ុណ្ណាយកប៉ុណ្ណឹងប្រឹងឲ្យបើវានៅតែអាលាយទៀតអូវាសំតាលាចុះព្រោះខ្ញុំប្រឹងហើយឲ្យតបានប្រឹងប្រឹងឲ្យវានៅ តែអាលាយអានឹងដឹងធ្វើម៉េចដូចយើងឡើងប្រកួតអញ្ចឹងយើងឡើងប្រកួតបដាល់អញ្ចឹងយើងប្រឹងអស់សមត្ថភាពអើបើវានៅចាញ់គេនឹងធ្វើម៉េច វាខំបើជាងអ្នកអង្គុយថាងបើអញវិញដាក់ផាច់ចំនេះហ่าបើអញវិញអញវៃកែងបើអញវិញអញដាក់ជង្គង់ប៉ិនឲ្យឡើងមកជាប់មុខមុនគេផងមែនអត់យល់ទេហើយខ្មែរយើងអាចងើបឡើងរួចណាញាតិញោមអត់មាន សង្ឃឹមអាមេរិកកាំងសង្ឃឹមបារាំងសេះអីទៅជួយបានទៀតទេបើខ្លួនឯងមិនជួយខ្លួនឯង យកាកន្លងមកការធ្វើបុណ្យវាអត់សូវត្រូវទិសដោយសារម្នាក់ម្នាក់ហ្នឹងធ្វើបុណ្យចង់ទៅឋានសួគ៌វាចិត្តតែចង់រត់ចោលមនុស្សវាចិត្តតែចង់រត់ចោលស្រុកខ្លួនឯងចង់ទៅទេវតាអស់ហើយចឹងទៅអង្សុកខ្មែរយើងអញ្ចឹងអាត្មានិយាយទៅវាញាតិញោមប្រើគំនិតបន្តិចថាតើអាត្មាចង់និយាយថាម៉េច នៅក្នុងទស្សនៈមិនទស្សនៈទេគឺគឺវិធីសាស្ត្រដែលពុទ្ធព្រះអង្គទ្រង់ដើរក្រៅពីបានដល់គោលដៅខ្លួនឯងហើយគិតដល់ញាត ក្រៅពីគិតញាតហើយគិតមនុស្សទូទៅចឹងដល់លិបមនុស្សយើងណាខ្មែរយើង ចេះរំលែកអញ្ចឹងញាតិញោមមើលដូចជាភពទាំងឡាយ ច្រើនណាស់ភពដែលលេចធ្លោជាងគេ គឺព្រះអាទិត្យនិងព្រះច័ន្ទ មានភពដតីដតីធំជាងព្រះអាទិត្យព្រះច័ន្ទទៀតហេតុអីបានមិនលេចធ្លោមកអំពីភពទាំងឡាយនោះមិនបានបញ្ចេញពន្លឺដើម្បីគេឯងវាត្រូវកប់បាត់នៅក្នុងពិភពទោះបីខ្លួនឯងធំប៉ុណ្ណាក៏ដោយអញ្ចឹងនៅស្រុកខ្មែរណាអ្នកមានក៏មិនតិចដែរ អ្នកនៅអាមេរិកនេះមានដល់ស្រុកខ្មែរទេណាអ្នកមានខ្លះគឺមានច្រើនណាស់ប៉ុន្តែអ្នកមានទាំងអស់នោះដូចពិភពដែលកប់ខ្លួនបាត់អញ្ចឹងអាត្មាចង់សម្ដែងធម៌នឹងចង់ឲ្យអ្នកមាននឹងបង្ហាញខ្លួនជាប្រចាំឡើងដើម្បីអីដើម្បីចែកនៅសេចក្តីសុខដល់ប្រជារាស្ត្រដល់អ្នកក្រីក្រនឹងអញ្ចឹងខ្វះអីអ្នកមានទ្រព្យងាប់ទៅបាត់ឈឹងដូច ដោយអដេញពិភពដែលវាអត់មានពលឺសោះចឹងតាមពិតវាជាឱកាសមាសជាឱកាសប្រាក់ដើម្បីឲ្យខ្លួនឯងលិចទៅជាប្រច័នប៉ុន្តែកប់ខ្លួនឯងជាមួយទ្រព្យសម្បត្តិហ្នឹងមកកប់ជាមួយ តំណែង កប់ជាមួយទ្រព្យសម្បត្តិអស់ទៅអត់បានធ្វើជាប្រយោជន៍ដល់សាធារណជនយើងគិតគេគេគិតយើងមិនចឹងណាបើគិតតែខ្លួនឯងស្មានតែគេគិតយើងវិញមែនទេហ្នឹងហើយ អញ្ចឹងអាត្មាពិចារណា ថាតើរោហេតុអីឲ្យឃើញជាងនេះតទៅទៀតអត់បានទេយើងទៅខឹងអ្នកដឹកនាំថាគឺខឹងខឹងយូរហើយមិនទៅខឹងឥឡូវហ្នឹងទេហើយគេជេរនោះក៏ជេរយូរហើយមិនទៅជេរឥឡូវហ្នឹងទេជេរទៀតក៏អត់ប្រយោជន៍ដែរវាទល់តែបណ្ដោះទឹកចិត្តប្រជាជនយើងវិញមែនទេបើយើង ថែរក្សាប្រទេសមួយមិនបាន ថែរក្សាខ្លួនឯងជាខ្មែរមួយឲ្យបាន ថែរក្សា មកផ្ទះយើងហ្នឹងឲ្យចេះស្រឡាញ់តែស្អីជារបស់ខ្មែរស្រឡាញ់ឲ្យបានមើលប៉ិនអាត្មាមើលទៅចិត្តអស់ហើយពលឹងហ្នឹងវាអស់ហើយចិត្តបុណ្យវិសាខបូជាជាបុណ្យសាសនាខ្លួនឯងគោរពអាត្មាប្រកាសតាមវិទ្យុផងប្រកាសតាម Facebook ផងគ្មានពីណាយកចិត្តទុកដាក់ហេហេកុំថាឡើយដល់ទៅកុហកធម្មតាសូម្បីលោកសង្ឃខ្លះហ្នឹងមិនដឹងបុណ្យវិសាខស្អីផង អញ្ចឹងញាតិញោមចេះណាមើលថែរក្សាស្អីបើបាទដឹងសោះនេះអូបើចិត្តប៉ុនណូអែលវិញទៅមើលពេញព្រាតផ្កាភ្លើងពេញតែពេញមិនមែនសាសនាជាតិរបស់ខ្លួនឯងមកហ្នឹងថាស្អីក៏ដល់ឲ្យតបោះគេណាដូចប្តីអញ្ចឹងគេថាឲ្យតក្រៅពីប្រពន្ធសរសៃស្អាតទាំងអស់ស្រីតែមិនស្អាតមានតែម្នាក់គឺប្រពន្ធហើយបានសុខបើមានទស្សនៈអញ្ចឹងហើយ អញាតិញោមទៅមើលវាអត់មានអត្តសញ្ញាណស្អីខ្មែរអីឲ្យឲ្យថា ខ្មែរមានស្អីជាគ្រឿងសម្គាល់រាល់ថ្ងៃពេលប៉ុនជាតិអីឬក៏ប៉ុនស្អីដែលថាជារបស់ខ្មែរហ្នឹងឲ្យវាឲ្យវាឃើញណាដើរទៅឲ្យវាឃើញវាអត់អញ្ចឹងបានខ្មែរថាពលឹងហ្នឹងវាងាប់ចិត្តអស់ហើយអញ្ចឹងសាកសពមួយដែលវាបាត់ពលឹងឪដុកតក៏ជួយមិនបានដែរឥឡូវគ្រាន់តែកន្លែងអាពាពិពាហ្នឹង អីសេរីសួស្តីសុភមង្គលស្អីស្អីអសរខ្មែរគេលែងទាំងចង់ដាក់ទៅទៀតលើផ្លូវចូលផ្ទះនឹងសិតអសរចិនអស់លីងហើយអាត្មាមិនថាអីទេញាតិញោមថាកាត់ចិនដែរទេគាត់អាត្មាក៏វាកាត់ដែរគាត់តែគាត់ថាយើងដឹងថាដើម្បីឲ្យវាទៅជាម្ចាស់វាទល់តែធ្វើខ្លួនឯងជាអ្វីមួយហ្នឹងហើយយើងរស់នៅលើខ្មែរយើងកាន់អត្តសញ្ញាណប័ណ្ណខ្មែរហើយទោះបីយើងចិនក៏ដោយ ឥឡូវអត់ធ្វើប៉ាសពតទៅចូលស្រុកចិនមកបានអត់ចិនគេមានថាចិនឯងមុខខ្មែរចុកហ្មងអដូចនៅសិង្ហបុរីជាចិនប៉ុន្តែសិង្ហបុរីឈប់ដុតផៅអាលីងឥឡូវគេទៅសួរថាចូលឆ្នាំចិនមិនមិនដុតផៅហាដុតអីគេលែងដឹងហើយគេឈប់ដុតយូរហើយអីចិនអីស្រុកខ្មែរនិយាយពីប្រកាច់ផ្ទុះពេញតែពេញ ចាំណាមើលហ្នឹងនៅសិង្ហបុរីញោមទៅសិង្ហបុរីតិចថាចូលឆ្នាំចិនគេដុតខាងមកគ្រាប់លោកអីដែលជាប្រមុខដឹកនាំឈ្មោះអីលីខ្វាន់យូគាត់កែប្រែឈប់ឲ្យដុតដំបងគេខឹងគាត់ញាតិញោមសុខសប្បាយទេ និយាយពីស្អីឲ្យតែជាបោះខ្មែរថោកទាំងអស់អាចារ្យខ្មែរក៏ថោកនិយាយពីអាចារ្យខ្មែរវិញណាខ្មោចចិត្តងប់ទៅសោតកំដរខ្មោចមួយអាទិត្យអីហ៎ទៅសោតនឹងអារហូតដល់ងប់ធ្វើអាចារ្យយោគីទៅគប់ទៀត បានកណាត់សម្ដុំលុយ20000រៀលចឹងហើយបើគិតជាដុល្លារបាន5ដុល្លារដែរអាចារ្យចិនគេទៅម៉េចដីបន្តិច500 500ដុល្លារថាស្អីឲ្យតាដឹងតែរាំងរបស់គេតិចថ្លៃមកខ្លាចចិត្តគេនោះហ្នឹងហើយបើអាទិញឡានមួយសម្រាប់ហែខ្មោចដែរឥឡូវហ្នឹងប៉ុន្តែមិនមែនយកទៅស៊ីឈ្នួលអីទេ សម្រាប់ដឹកតអ្នកអត់លុយហ្នឹងអ្នកមានលុយក៏យកឡានចឹងអត់តាន់បានធ្វើស្អីដាក់តឡានតទេដាក់កណាត់សសិនមិនតាន់បានធ្វើអីឯនាគក៏នាគខ្មែរដែរខ្មែរយើងមាននាគដែរតាហ្នឹងហើយហ្នឹងហើយវាសង្វេកសង្វេកច្រើនរឿងញាតិញោមតបដើមមើលថាពលឹងនេះវាងាប់ចិត្តអស់ហើយពេលមួយអាត្មាទៅភ្នំពេញ ទៅដល់កំពង់ឆ្នាំងឃើញគេហែសពហែសពឃើញឡានចិនទៀតហើយហើយមានអាម៉ុងសៅទលួងទូងម៉ាំងទលួងទូងម៉ាំងហើយលោកសិនលោកខ្មែរយាយជីសិយាយជីខ្មែរប៉ិនពលឹងចិនយើងមើលមើលភាសាស្អីទៀតបើវាចិត្តអស់ហើយទៅដល់ពេញចឹងទៀតអីខ្មែរអញនៅណាចេះរហូតដល់ពេលញោមថ្មស្លាប់រហូតឡានខ្មែរមួយអត់បានថ្មសុកចិត្តទៅទិញអាទៅទិញទៅជួល ឡានឡានកូរ៉េគេមួយមកចងកណាត់សកណាត់អីហែនៅពោធិ៍សាត់ហ្នឹងមានតឡានចិនម្ចាស់ប្រទេសមួយទាំងមូលរឡានដឹកខ្មោចខ្មែរអត់កើតថាពលឹងវាងាប់ចិត្តអស់ហើយអើវាអត់មានតែហ្មងហ្នឹងហើយអញ្ចឹងបើញាតិញោមចង់ដឹងតែបបហេតុខ្មែរត្រូវដឹងថាគឺត្រូវមើលទឹកចិត្តមើលជំងឺជំងឺវាកើត នៅក្នុងសន្តានចិត្តខ្មែរយើងទៅវាឈឺដល់ណាហើយយើងមិនអាចមើលត្រឹមតែរូបភាពបានទេទឹកចិត្តខ្មែរហ្នឹងទៅវត្តទៅអីម៉ងខ្មោចចិនព្រាបពេញទៅវត្តហើយគេអត់គិតទេអាត្មាគិតរួចជាស្រេចថា បើនៅតែបន្តិចទៀតកូនក្មេងក្រោយកើតមក ព្រោះទឹកដីខ្មែរអត់ឃើញទេទៅណាក៏មានតែជាតិសាសន៍ដតៃដែរពួកខ្មោចខ្មែរគេនិយមដុតមានម៉ងណាអាងទៅផ្ញើចាក់ដីមួយលោកដល់ទៅខ្មោចស្ព្រាតសិរខ្មោចគេឆ្នាំប៉ណេះប៉ណេះប៉ណេះប៉ណេះសិរខ្មោចគេងោះហើយកូនខ្មែរក្រោយដែលអត់ចេះប្រវត្តិសាស្ត្រសួរថាណាដីខ្មែរ ឯណាខ្មោចខ្មែររាល់ថ្ងៃនេះគេលុបអត់កើតដោយសារអង្គរវត្តទេអស់អង្គរវត្តមួយទៀតដឹងមានស្អីកាភ្នោះខ្មោចមួយធ្វើមិនកើតដល់អាត្មានិយាយចឹងគេថាអាត្មាប្រកាន់ជាតិសាសន៍រឿងប្រកាន់ផ្សេងរឿងថែរក្សាខ្លួនឯងផ្សេងហ្នឹងហើយញាតិញោមធួចឹងចេះស្ដាប់ដែរ ចេះស្ដាប់ដែរមកពីលោកមិនដែលទេសនាធួនហ្នឹងហើយបានជានាំគ្នាទៅឋានសួគ៌អស់ចោលស្រុកខ្មែរហ្នឹងយល់ទេហ្នឹងទោះបីចិនក៏ដោយទ្រឹដាក់អសរខ្មែរខាងលើជានិច្ចថ្ងៃមួយអាទៅវត្តកំណើតអាខ្មោចយួនយកមកកប់ សេសិតតយួនអីចាំមិនចឹងបានអាឲ្យទៅកែវិញទាំងអស់ តែមកដាក់ខ្មោចយួនក៏ដោយអូយួនក៏ដោយកប់តនឹងត្រូវតែដាក់អសរខ្មែរលើបាទធ្វើពវត្តនឹងអតីតកាលក៏វៀតណាមអ្នកកសាងអញ្ចឹងខ្មោចបងប្អូនគេគេយកមកដាក់វត្តហ្នឹងប៉ុន្តែដល់ទៅឃើញទៅវាសិតតែអសរយួនទាំងអស់យើងសម័យទៅ20 30ឆ្នាំទៀតឬក៏100ឆ្នាំក្រោយមើល នៅពេលដែលគេសួរថាតើទឹកដីនឹងបោះពីណាបោះពីណាវាមិនបោះគេប៉ុន្តែគ្មានពីណាគិតតែអាត្មាគិតថាអាត្មានឹងអីប្រកាន់ម៉េះមិនប្រកាន់ទេបើយើងមិនគិតតាំងពីអញ្ចឹងអញ្ចឹងទៅទេណាកុំទៅគិតរឿងធំពីព្រោះអ្នកដែលមានប្លង់រឹងពិតប្រកបហ្នឹងមិនមនុស្សរស់ទេគឺមនុស្សងាប់ កប់ហើយគ្មានរើទេ តែបើមនុស្សផ្លាស់ពីទី1ទៅ ទី1ទៅមនុស្សនៅរស់ណាអាចផ្លាស់ផ្ទះតែញាតិញោមត្រូវមានប្លង់រឹងមួយពេលងាប់កប់តាណានៅនឹងហើយយល់ទេយល់ទេកុំថាណាកុំអន់ជាង ខ្មោចគេពេកនៅរស់នឹងជនជាតិគេងាប់ហើយក៏នៅជាសាក់សី ចំណាំទឹកដីឲ្យគេដែរខ្មែរថាអញ្ចឹងមានគេខឹងថាកុំអន់ជាងខ្មោចខ្មោចខ្លះមានតម្លៃខ្មោចចិនខ្មោចយួនមានតម្លៃណាងាប់ហើយនៅជាសញ្ញាថាទឹកដីនឹងទឹកដីរបស់គេឃើញអត់តែយើងនៅរស់នឹងខណៈនៅលើផ្ទះអាប្រដាប់សម្គាល់ទៀន5ធូប5របស់ខ្មែរអត់ទេមានសារថាកងចិនអស់លីងហើយ រសារស្អីទៀតបើខួរក្បាលទៅគេហើយហ្នឹងមេតបលឺបៃរបស់ចិនមួយនិយាយថាឈ្នះដោយសង្គ្រាមមិនឈ្មោះថាឈ្នះពិតប្រាកដទេទល់តែឈ្នះចិត្តប្រជាជនទៅឈ្មោះថាឈ្នះអញ្ចឹងស្រុកយើងរាល់ថ្ងៃអ្នកចង់យកដីយើងមិនតិចទេហើយយើងមិនចាំបាច់គេទៅយកទេគឺកំពុងតែខ្លួនធ្វើខ្លួនឯងឲ្យទៅជាជនជាតិគេតែហ្មង អាលាយខ្លួនឯងខ្សលទៅជនជាតិគេតែមកមែនអត់កុំចេះតែមែននោះហ្នឹងហើយឥឡូវចាំបាច់គេទៅធ្វើអីគេបញ្ចូលទៅមនោគមគេនឹងធ្វើតាមគេអស់អញ្ចឹងបានអាត្មាចង់បង្កើត ការជួយ អ្នកក្រីក្រដែរមូលនិធិថ្ងៃក្រោយទៅនឹងប៉ុន្តែវិធីសាស្ត្រដែលអាត្មាជួយអាត្មាជួយផ្សេង ញាតិញោមមើលសមាគមពីបរទេសក៏ដោយពីណាក៏ដោយឲ្យតែខ្មែរយើងជួយខ្មែរអបអរសាទរប៉ុន្តែ ជួយរបៀបនោះខ្មែរថាជួយ ត្រឹមតែចំអែតកាពះជួយឲ្យបរិភោគជួយឲ្យ ត្រឹមតែចេះ ដាំបន្លែហូបខ្លួនឯងអត់បានជួយ ដល់ពលឹងទេដោយឡែក អង្គការមនុស្សធម៌សាសនាដតីវិញឬក៏ជនជាតិដតីវិញគេទៅទីណាក៏គេផ្សព្វផ្សាយវប្បធម៌របស់គេដែរខុសពីយើងអញ្ចឹងបានជាតិគេរស់អញ្ចឹងជាតិយើង ស្លាប់មិនមែនស្លាប់រូបភាពមុនទេគឺស្លាប់ចិត្តគំនិតមុនស្លាប់ឧត្តមកតេមុនស្លាប់ពលឹងជាតិមុនតែកាលណាវាស្លាប់ពលឹងជាតិហើយអាខាងក្រៅនេះបន្តិចវាងាប់ហើយយល់ យល់ថាម៉េចញាតិញោមមើលថៃទៅផ្សាយសាសនាដល់ណាក៏តែងតែយកវប្បធម៌ថៃទៅដាក់ដល់នោះទៅឥណ្ឌាហើយអាត្មាទៅក្មេងៗឥណ្ឌាថាសេងឈូអាចារ្យសេងឈូអាចារ្យថៃវាបង្រៀនឲ្យនិយាយចឹងអាចារ្យហ្នឹងពាក្យខ្មែរអាចារ្យណោះអាចារ្យអាចារ្យវិញអាត្មាទៅថានិយាយចឹងអត់ឲ្យទេ ឲ្យ thank you ដឹកគុណ thank you ដឹកគុណពាក្យខ្មែរហ្នឹងហឹមណាអញ្ចឹងក៏បានដែរប៉ុន្តែខ្មែរយើងជួយអីខ្មែរគិតថាមិនសូវបានបញ្ចូលពលឹងទេយើងមើលវប្បធម៌ដតីសាសនាដតីអីចឹងសំបីតអង្គការធំធំពីអាមេរិកនឹងទៅពីប្រទេសធំធំទៅគេទៅបើកធនាគារទៅគេទៅបើកស្អីគេមិនដែលភ្លេចថាខ្លួនអីគេនឹង កាន់សាសអីដូចនៅស្រុកខ្មែរហ្នឹងហើយធនាគារធំធំដំបងឡើយគេអត់តាន់ធ្វើអីទេខ្មែរយើងវាក្រស្រាប់យើងទៅ apply រកការងារដល់តែធ្វើតេស្តជាប់ប្រាក់ខែអាចបាន5 600ដែរអញ្ចឹងមុននឹងចូលធ្វើការងារគេឲ្យទៅគោរពព្រះគេសិនណាទៅគោរពព្រះគេហើយយើង កំពុងតតល់យើងកំពុងតខ្វះខាតរឿងអីប៉ុណ្ណឹងយើងមិនធ្វើ ឃើញទេគេអត់ភ្លេចយកពលឹងយកទៅបញ្ចូលឲ្យយើងទេចុះយើងក្នុងនាមជា Buddhist នេះយើងធ្វើកិច្ចការងារហ្នឹងយើងយកទៅចែកអំណោយក៏ដោយស្អីក៏ដោយដែលឲ្យនមស្ការពុទ្ធបន្តិចទេ No never មានន័យថាមិនដែលបញ្ចូលពលឹងទេមែនអត់មែនអត់ ហើយដល់អាត្មានិយាយចឹងគេថាអាត្មានឹងប្រកាន់ជាតិប្រកាន់សាសនាទេយើងនេះមិនមែនរឿងមិនប្រកាន់ទេបើនិយាយទៅគឺជាមនុស្សបើប្រៀបមួយស្រីវិញគឺថាពិបាកមកសាធារណៈវាអត់ច្បាស់លាស់យើងថាអើយប្របាត់សង្គមវាអញ្ចឹងហើយទៅណាក៏ទៅទៅនឹងហើយដែលហៅថាអត់មាន ពលឹងរបស់ខ្លួនឯងប្រសិនបើអញ្ចេះ ពេលបនជាតិគេក៏យើងធ្វើបនជាតិយើងប្រទេសជាតិខាងក៏គេធ្វើដែរអាហ្នឹងបានឈ្មោះថា យើងទៅមកវាដូចគ្នាប៉ិនអត់ទេយើងធ្វើតែតាមគេមានមានណាធ្វើតាមយើងមួយមិនគិតមើលអាហ្នឹងមិនមនុស្សអត់មានខ្លួនឯងបាត់ខ្លួនឯងរស់ខ្លួនឯងអត់ឃើញអញ្ចឹងបើបាត់ខ្លួនឯងហើយផ្ទះ ខ្លួនឯងក៏បាត់ដែរសម្បត្តិខ្លួនឯងក៏បាត់ដែរ មនុស្សម្នាក់ដែលបាត់ការចងចាំហើយគឺជាមនុស្សដែលធ្វើឲ្យអត់កើតមែនអត់សំទោសណានិយាយច្រើនបន្តិចហ៎ណាពីព្រោះញាតិញោមសួររឿងអញ្ចឹងដល់និយាយអញ្ចឹងបើមិននិយាយអញ្ចឹងនិយាយរឿងអីណាប៉ុន្តែអាត្មានិយាយអញ្ចឹងក៏គ្មានពីណាខឹងអាត្មាដែរនៅក្នុងស្រុកទាំងមន្ត្រីធំធំក៏គេមិនខឹងអាត្មាដែរ ពីព្រោះអាត្មាមិនបានទៅជេរគេទេមែនទេហ្នឹងហើយហើយបើនិយាយពីខឹងអាត្មាមានមនុស្សអត់បានការសោះហ្មងវាចេះខឹងគាត់និយាយឲ្យគិតហ្នឹងមានជេរណា